ខ្ញុំប្រាប់ boss ហ្នឹងមែនទេ boss បានឮខ្ញុំនិយាយហើយឯងថាខ្ញុំមិនជឿលើក្តីស្រឡាញ់មនុស្សផងហើយក៏មិនជឿពាក្យស្រឡាញ់ផងមនុស្សផងដែរខ្ញុំមកបាននិយាយថាស្រឡាញ់ស្មីហើយខ្ញុំក៏មិនបានស្រឡាញ់ស្មីតែខ្ញុំនឹងបង្ហាញឲ្យស្មីបានឃើញដោយមិនបានប្រាប់ពាក្យថាស្រឡាញ់យ៉ាងម៉េចដែរ បែបនេះស្មៃអាចជឿមនុស្សប្រុសបានទេទោះបីជាយ៉ាងណា មនុស្សប្រុសនៅតែជាមនុស្សប្រុសខំធ្វើយ៉ាងណាទៀតក៏គ្មានន័យក្នុងបេះដូងខ្ញុំដែរដោយសារតែខ្ញុំឈប់ជឿលើសម្ដីរបស់មនុស្សប្រុសទៀតទេតែខ្ញុំនឹងធ្វើឲ្យស្មៃជឿថាមនុស្សប្រុសមិនដូចគ្នាទេធ្វើឲ្យឃើញបាន ធ្វើឲ្យជឿបាន ចុះធ្វើបានយូរប៉ុណ្ណាខ្ញុំនឹងធ្វើឲ្យស្មីឃើញអស់មួយជីវិតអូខេខ្ញុំចាំតែមើលអីចឹង ថ្ងៃនេះខ្ញុំចង់ណាត់ស្មីទៅញ៉ាំអីទៅពីអ្នកនៅខាងក្រៅស្មីត្រូវតែទៅអូខេបានតាប៉ុន្តែទៅញ៉ាំអីតែពីអ្នកអញ្ចឹងកំពុងតាមឆ្លាញ់ខ្ញុំមែន boss អត់ទេមិនបានព្យាយាមទេតែធ្វើចេញពីចិត្តគិតគិតទៅមនុស្សប្រុសចង់ឈ្នះជាងមនុស្សស្រីទៀតខ្ញុំដឹងថា boss កំពុងតែចង់ឈ្នះខ្ញុំ ប៉ុន្តែខ្ញុំថាបើសិនជាឈប់បានឈប់ទៅគួរតែយកពេលវេលាទៅគិតពីកាតព្វកិច្ចផងខ្លួនឯងវិញទៅដោយសារឲ្យតែខ្ញុំចេញពីនឹងហើយក៏ខ្ញុំប្រហែលជាគ្មាន ពេលណាមកញ៉ៃញ៉ៃជាមួយ boss ចេញពីនឹងទៅក៏ខ្ញុំត្រូវគិតពី ការងារ business ខ្ញុំដែរស្មីធ្វើអីក៏ធ្វើទៅមិនចាំបាច់ខ្វល់ទេតែខ្ញុំចង់បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សដែលខ្ញុំស្រឡាញ់វាជារឿងរបស់ខ្ញុំហើយមិនចាំបាច់បារម្ភទេមិនចាំបាច់បារម្ភពីរឿងការងាររបស់ខ្ញុំទេ ការងារមួយនេះខ្ញុំធ្វើមកច្រើនឆ្នាំហើយវាមិនខាតបង់អីគ្រាន់តែខ្ញុំបង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សស្រីម្នាក់ទេភាពយន្តខ្នាតធំរឿងស្នេហាពណ៌ខ្មៅមានតែនៅលើ app Sastra Film តែមួយគត់ ដោនឡូតអេបសាស្ត្រាហ្វៀមនិងធ្វើការភ្ជាប់គម្រោងឥឡូវនេះដើម្បីទស្សនាភាពយន្តខ្មែរដ៏មានគុណភាពរបស់សាស្ត្រាហ្វៀម